ដែលគ្មានបងនៅក្បែរអូននឹងសប្បាយចិត្តព្រួងពេលអូនក្បែរវមិត្តតែចិត្តអូននឹកតែគេបងខំឲ្យអូនគ្រប់យ៉ាងតែចុងក្រោយ បងបានតទេអាយរូបគេមកក្រោយគេបានអូន ចាប់ពីពេលនាងទៅមុខតើឲ្យបងត្រូវ បែបណាចិនស្មងដែលឲ្យជីវ៉ាមិនដេចមិនសងបងខ្លះផងទឹកភ្នែកបងហូរពេញផ្ពាល់ពេលដែលនឹកអូនម្ដងម្ដងតើស្នេហ៍ស្នងអូនមានដឹងខ្លួនទេហេជីវិត តទេទៅហើយពេលគ្មានត្រានត្រាយចិត្តមួម៉ៅក្តៅឡើងអង្សាចង់ស្រែកឲ្យបែកមេឃសួរទៅទេវតាម្ដេចក៏ស្នេហាខ្ញុំជួបតែមនុស្សចង់រៃចង់រៃ តទេបើស្មោះដូចគេអូនធ្លាប់ឬអ្វីបេះដូងអូនសាងពីអ្វីទៅរូបថ្លៃមានចិត្តសាវា គេម្នាក់នោះអស្ចារ្យណាស់មែនទេទៅមាសមេទៅចោលជីវាចង់ស្រែកសួរទៅទេវតាតើពេលណាគេត្រឡប់វិញ ជីវិតនេះដូចជាតទេទៅហើយពេលគ្មានត្រានត្រាយចិត្តមូម៉ៅក្តៅឡើងអង្សាចង់ស្រែកឲ្យបែកមេឃសួរទៅទេវតាម្ដេចក៏ស្នេហាខ្ញុំជួបតែមនុស្សចង់រៃចង់រៃ តទេមិនដូចក៏តទេបើស្មោះដូចគេអូនឆ្លាប់ឬអ្វីបេះដូងអូនសាងពីអ្វីទៅរូបថ្លៃមានចិត្តសាវាគេម្នាក់នោះអស្ចារ្យណាស់មែនទេទៅមាសមេទៅចោលជីវាចង់ស្រែកសួរទៅទេវតាតើពេលណាគេត្រឡប់វិញ